ថ្ងៃនេះខ្ញុំប្រាប់ពីរបៀបរបបចាប់ក្តាម នៅប្រទេសអូស្ត្រាលីហើយនឹងហើយនឹងច្បាប់ខ្លះខ្លះបាទរាត្រីសួស្តីបងប្អូន ពីខ្ញុំខ្មែរ Simple Life យប់នេះបាទមកចាប់ក្តាមទៀតហើយព្រោះរដូវនេះរដូវគេចាប់ក្តាមបាទខែខែបាទចូលខែ2ហើយ ឆ្នាំនេះទៅមកលើកដំបូងទេមិនដឹងថាបានអត់ទេបងប្អូនចាំមើលទៅបាទធ្វើធ្វើខ្វាយម្ដងទៀតបាទមកនេសាទនេសាទក្តាមម្ដងទៀតបងប្អូនឆ្នាំនេះឆ្នាំ2000 2022ខែ2បាទលើកដំបូងហើយនេះបាទថ្ងៃនេះខ្ញុំប្រាប់ពីរបៀបរបបចាប់ក្តាមនៅប្រទេសអូស្ត្រាលីហើយនឹងហើយនឹងច្បាប់ខ្លះខ្លះហើយនឹងរបៀបចាប់ក្តាមបាទ អ្នកណាយកបានប្រហែលអ្នកណាយកបានប្រហែលយើងត្រូវមកមើលនៅនេះត្រីស្អីខ្លះដែលត្រូវយកត្រីស្អីខ្លះដែលមិនត្រូវយកអាណាយកຂະຫນາດប៉ុន្មានហ្នឹងយើងត្រូវមកអាននៅហ្នឹងហើយអាក្រាមដែរក្រាមដែលខ្ញុំចាប់ហ្នឹងគឺនេះនេះគេឲ្យនេះអាຂະຫນາດវានេះ គឺ11ម្នាក់គឺគឺគឺបានបាន20អានេះបាទ បាទបើទូកបានដល់60ហ៎បាទតែអានេះមួយបងប្អូនឃើញចេះស្ទូចអត់បានទេយកក៏អត់បានដែរពួកប៉ាហ្នឹងក៏ហមគេអត់គេឈប់ឲ្យយើងស្ទូចគេឈប់ឲ្យយើងយកឲ្យពួកត្រីហ្នឹងគេខ្លាចឡាញ់ពូជយើងចង់ដឹងអាណាអីម៉ានហ្នឹងមានម៉ែត្រគេមិនអោយវោទេបើយើងអត់ម៉ែត្រនេះអត់បាទអត់នេះអត់បានទេកែអត់បាននៅប្រទេសអូស្ត្រាលីនេះគេចាប់ក្តាម ក្នុងមួយឆ្នាំមានតែប្រហែលខែទេបាទគេចាប់ពីខែ9ទៅដល់ខែ4គេឈប់ចាប់ហើយបាទបើយើងនៅចាប់នៅតែមានចឹងឯងប៉ុន្តែកាគេអត់សូវចាប់ពោះខែហ្នឹងវាមានក៏មានតិចហើយវាខែល្ងាវាអត់ឡើងមកទឹករាក់ទេវានៅតែទឹកជ្រៅហើយបាទច្បាប់វាចាប់គេមិនអោយយើងចាប់អាទូចទេបាទគេមានຂະຫນາດគេវាស់នេះអ្នកមកចាប់ក្តាមត្រូវមានຂະຫນາດ វាស់គ្រប់គ្រប់គ្នាបើកាលណាអត់មានទេតែប៉ូលីសចាប់បានមិនអាចទេក្តាមមួយសព100ផាកបានហើយសំណាញ់បងប្អូនច្បាប់គេគេគេឲ្យម្នាក់តែ3ចំណាញ់នេះទេចំណាញ់មើលបែបមើលអត់ឃើញទេបាទចំណាញ់ចំណាញ់យើងបោះម្នាក់គេឲ្យ3បាទតែលើសក៏គេផាកដែរច្បាប់នៅប្រទេសអូស្ត្រាលីនេះរដ្ឋមួយមួយគឺខុសគ្នាទាំងអស់អត់ដូចគ្នាទេខ្ញុំនិយាយច្បាប់នេះគឺច្បាប់រាជរដ្ឋខាងត្បូងហើយបងប្អូន វត្តខ្ញុំនេះចាប់ក្តាមចាប់អីមិនបាច់លុយទេមិនបាច់ទិញ license ចាប់ទេបើនៅរត់ផ្សេងគឺមាន license ចាប់បងពុនបងអីស្មូលបងប្អូនអាហ្នឹងឯស្មូលយួរទៅទៅវោះវោះបានបានបានអោយស៊ីបាទបាទនេះចូលស៊ីហើយបានហើយអត់អត់ចូលយើងស៊ីហើយបាទនឹងត្រូវຂະຫນាតហើយបាទយើងអាចស៊ីបានហើយអត់បាច់លុយទេ ណាមកមិញរកបានមកដបដែរដាក់ចំណាញ់អញ្ចឹងទាញមកវាមានទាំងយើងដាក់នុយទៅយើងបិទត្រីបាទអត់ឲ្យបិទសាច់ទេឲ្យបិទតែតែគ្រឿងសមុទ្រទេសាច់ជ្រូកសាច់គោសាច់អីអត់បានទេ ពីមុនបានឥឡូវច្បាប់ឥឡូវអត់ឲ្យទេបាទព្រោះអីវាធ្វើឲ្យសាកមកក៏វាមកវាមកខំមនុស្សបាទបាន តែគ្រឿងសមុទ្រទេដាក់ធ្វើនុយបាទ ឥឡូវខ្ញុំនិយាយច្បាប់នេះគឺច្បាប់នៅសហអូស្ត្រាលីច្បាប់រដ្ឋគេផ្សេងផ្សេងនឹងអាមេរិកទេខ្ញុំអត់ដឹងដឹងទេនៅស្រុកនេះដូចខ្ញុំប្រាប់ចឹងច្បាប់ខុសគ្នាទាំងអស់បាត់ដូចគ្នាទេរដ្ឋមួយច្បាប់មួយរដ្ឋមួយ គឺច្បាប់មួយដាក់ថងចឹងដើម្បីកុំឲ្យវាគៀបគ្នាអញ្ចឹងទេវាគៀបគ្នានោះមានមួយអូយយកស្នោក ប្រហែលជាត្រូវប្រហែលជាអត់បើអាអត់នោះវាប្រហែលជាតិចជាងអាអត់ច្រើនជាងបើមិនតិចជាងនេះហើយជាត្រូវមកទៅបាក់សង្ឃឹមមើលទៅឃើញធំតែបងប្អូនបាក់សង្ឃឹមណាពួកវាអីវាស្មូលបើមេឃើញអញ្ចឹងដល់អត់គ្រប់ទឹកមេបាទមើលទៅឃើញក្អ៊ូអ៊ូហ្មងបាទអត់ទេបាទអត់ទេខុសតិចគេយកចោលវិញហើយ ស៊ីអត់បានទេបាទចោលត្រូវចោលទៅវិញស៊ីអាហ្នឹងអ្នកណាសំតាំងមកពី3ថ្ងៃក្រោយបានស៊ីចាប់ទៅត្បាក់មេនេះមេយៈមេនេះមេនេះមេយៈមកធំណាស់ឃើញហើយមិនអាចវាស់ទេ ណាតែមិនស្គាល់កក់មេទេនៅនឹងមាត់មួយមកនេះនេះតបតាតបតាមិនមែនចលេនទេបើវាស៊ីយឺហឺមិនហ្នឹងត្រូវហើយត្រូវខ្នាតអត់ខុសហើយត្រូវត្រូវនេះគាត់ឃើញដឹងតែត្រូវហើយគាត់មើលដឹងតែត្រូវបាទជើងវាអត់វែងទេ តែ3ទឹកទេអានោះកន្លះម៉ែត្រអូយ៉ាំមីណាស់យឺហឺយឺហឺដល់នៅមាត់ឡើយយឺហឺនេះនេះនេះជើងយឺហឺអស់មួយបាទជើងយឺហឺនៅមាត់ឡើយអូខាងនេះស្មូលហើយនេះ ត្រីស៊ីទាំងអស់ដាក់ត្រីថែមទៀតអានេះត្រូវខ្នាតណាព្រោះមើលតើមិនចេះស្រាយបងប្អូនញ៉ាំបានបាទរមមរមមឆៃអាយ៉ាបានចុះសំដែរតើណែណែបានជាង10ហើយណែឃើញបានជាង10ហើយបានជាង10 5ហើយ រួចបានតែឆាបងប្អូនអូខេទេននេះដល់ហើយបុបបដល់នេះធំមែនតើ